នោះនោះខេមប្រកាសស្វែងរកបុរសពីរនាក់ជីសុតតៃឡានតែចង់បានរបស់គេឲ្យឆាប់សងរបស់ខ្លួនវិញបើមិនអញ្ចឹងទេលោកនឹងប្តឹងដោយដែលប្រិយមិត្តពិតជាបាន ជ្រាបរួចមកហើយពីតារាចម្រៀងដ៏ល្បីឈ្មោះលោកខេមប្រចាំផលិតកម្ម Galaxy Navatra ដែលមានប្រជាប្រិយភាពខ្លាំងទទួលបានការស្រឡាញ់គាំទ្រយ៉ាងខ្លាំងពីសំណាក់មហា ជនជាច្រើន ទាំងក្មេងចាស់ប្រុសស្រីតាមរយៈបទចម្រៀងរបស់លោកជាហោហែយ៉ាងណាមិញបើងាកទៅមើលនៅថ្ងៃទី25ខែឧសភាឆ្នាំ2022នេះលោកខេមជួបរឿងស្មានមិនដល់មួយបានកើតឡើងដោយលោកបានឲ្យប្អូនរបស់លោកលេងទូរស័ព្ទរបស់លោកប៉ុន្តែពេលនោះបានធ្លាក់ចុះទៅក្រោមមាត់ទ្វារមកផ្ទះស្រាប់តែពេលនោះមានបរោះពីរនាក់ជិះឡានម៉ាកូរ៉ូឡា ស្លាកលេខឡានភ្នំពេញ 2F5125 បានចុះពីលើឡានហើយចូលទៅដល់ក្នុងផ្ទះរបស់លោក យកទូរស័ព្ទនោះទៅបាត់ រហូតលោកដាច់ចិត្តបង្ហោះបែបនេះថាពីដំបូងខ្ញុំយល់ថាដូចជាមិនចាំបាច់បង្ហោះទេដោយសារទូរស័ព្ទខ្ញុំ បានឲ្យប្អូនទុកហើយក៏វាជ្រុះនៅមាត់ទ្វារហើយក៏មានជនឆ្លៀតឱកាស2នាក់ហើយក៏មានជនឆ្លៀតឱកាស2នាក់នេះ ចូលមកយកដល់ក្នុងផ្ទះនៅវេលាម៉ោង6ព្រឹកថ្ងៃទី24ខែឧសភាដូច្នេះមានការងារជាច្រើន ដែលខ្ញុំទុកក្នុងទូរស័ព្ទមួយនេះម៉ាក Samsung ដូច្នេះអ្នកទាំងពីរសូមយកទូរស័ព្ទឲ្យមកខ្ញុំវិញបើមិនដូច្នោះទេខ្ញុំនឹងធ្វើតាមផ្លូវច្បាប់ Corolla ស្លាកលេខឡានភ្នំពេញ 2F5125 ហើយសូមតាក់ទងតាម page នេះមកខ្ញុំវិញខ្ញុំនឹងមិនប្តឹងផ្ដល់អីទេ ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។